ក្នុងគ្រោះមានលៀបផលិតកម្មមួយប្រកាសទទួលយកទុំសវត្តខណៈតារាចម្រៀងខាន់ចែមក៏បានប្រកាសដែរថារឿងរ៉ាវរបស់បេក្ខជន ទុំសវត្តច្រៀងបទស្រឡាញ់ស្ទីលេបដើម្បីបង្ហាញ សមត្ថភាព ក្នុងកម្មវិធី Cambodia Idol រដូវកាលទី4បានយ៉ាងពិរោះហើយនៅតែត្រូវបានធ្លាក់នោះ បានធ្វើឲ្យមហាជនផ្ទុះប្រតិកម្មប្រងព្រឹត្ត ជាមួយនឹងការសម្ដែងក្តីអាណិតចំពោះបេក្ខជនរូបនេះផងដែរក្នុងការផ្ទុះប្រតិកម្មនេះមហាជនបានបន្ទោសខ្លាំងជាងគេទៅលើតារាចម្រៀងឈុនសវណ្ណរាជដែលជាអ្នកកាត់សេចក្តីចុងក្រោយដោយនិយាយថា no ទៅកាន់បេក្ខជនខាងលើដោយម្នាក់ម្នាក់លើកឡើងថាដោយសារតែបេក្ខជននេះមានសម្លេងស្រដៀងខ្លួននិងខ្លាចបេក្ខជនខាងលើនេះល្បីជាងទើបមិនអោយជាប់នោះ ទន្ទឹមនឹងនេះក៏មានអ្នកខ្លះបានយកសម្លេងបេក្ខជនដែលធ្លាក់ក្នុងពេលប្រឡងធៀបជាមួយនឹងបេក្ខជនដែលជាប់លើកមុនហើយច្រៀងបទដូចគ្នាមកធ្វើការប្រៀបធៀបផងដែរហើយឃើញថាអ្នកធ្លាក់ពីរសជាង លើពីនេះទៅទៀតថែមទាំងមានការប្រៀបធៀបសម្លេងម្ចាស់ដើមជាមួយនឹងសម្លេងបេក្ខជនផងដែរជាហេតុធ្វើឲ្យសម្លេងនៃការរិះគន់កាន់តែពុះកញ្ជ្រោលឡើង។ ស្របពេលមហាជន កំពុងតែរិះគន់ទៅលើគណៈកម្មការហើយសម្ដែងការអាណិតចំពោះបេក្ខជនទុំសវັດនោះធ្វើឲ្យអុកញ៉ាខេមរៈស្រីមុននៅមិនស្ងៀមចេញសារលើកទឹកចិត្តបេក្ខជនរូបនេះព្រមទាំងផ្ដល់ថវិកាចំនួន1000ដុល្លារថែមទៀតផង ជាមួយគ្នានេះតារាចម្រៀងខាន់ជេមក៏បានលើកទឹកចិត្តនិងប្រកាសថាមិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្តទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស។ បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង Original Song ជូនប្អូនមួយបទនិងចេញ MV ជូនប្អូនសូមទំនាក់ទំនងមកបងនេះជាលេខ Telegram 010 22 21 68បងអ្វី ដែលកាន់តែត្រេកអរជាងនេះទៅទៀតនោះម្ចាស់ផលិតកម្មឆ្លងដែន PK ក៏បានលើកសរសើរចំពោះបេក្ខជនទុំសវັດនិងប្រកាសឲ្យបេក្ខជនរូបនេះមកផលិតកម្មលោក លោកនឹងចេញបទចម្រៀងឲ្យច្រៀងផងដែរគួរបញ្ជាក់ថាបេក្ខជនទុំសវັດធ្លាប់បរាជ័យក្នុងការប្រឡងចំនួន5ដងរួចមកហើយ តែមិនចោះចាញ់ឡើយក៏សម្រេចមកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4កាលពីថ្ងៃទី27ខែឧសភាឆ្នាំ2022កន្លង ទៅនេះតែគួរឲ្យស្ដាយរូបគេ បាន ត្រឹមតែបង្ហូរទឹកភ្នែកក្រោយបរាជ័យម្ដងទៀត។ បេក្ខជនទុំសវັດមានអាយុ26ឆ្នាំមកពីខេត្តស្ទឹងត្រែង ធ្វើការផ្នែកអូដឺនៅភោជនីយដ្ឋានបានបង្ហាញវត្តមានក្នុងកម្មវិធី Cambodia Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4ដោយ លើកយកចម្រៀងមួយបទដែលមានចំណងជើងថាស្រឡាញ់ស្ទើលេបជាសំនៀងដើមរបស់លោកនប់បញ្ញរិទ្ធមកធ្វើការបកស្រាយក្រោយពីវាតម្លៃចប់សុកសីឡាលិនឲ្យយេះអុកសគុណកញ្ញាឲ្យណូ នុបបញ្ញរិទ្ធជាម្ចាស់បតឲ្យយេសឈុនសវណ្ណរាជជាអ្នកសម្រេចចុងក្រោយឲ្យណូជាហេតុធ្វើឲ្យបេក្ខជនរូបនេះ បានយេស2និងណូ2มันអាចជាប់ទៅវគ្គបន្តបាននៅឡើយព្រោះអ្នក ជាប់តតែមានយេសចាប់ពី3ឡើងទៅក្រោយពីធ្លាក់រួចមកបេក្ខជនរូបនេះ បានត្រឹមតែសោកស្ដាយត្រឡប់ទៅក្រោយយំអោបពិធីករណីប៉ុណ្ណោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ